នទឹកពុះមិនមានគំនុះសន្មត់ចំណោលឡើយទឹកចិត្តគឺការសង្យុះជាភាពប្រណីមិនថាមនុស្សសត្វឡើយទឹកចិត្តគឺគ្មានកញ្ចក់នៅលើលោកនេះឆ្លុះបញ្ចាំងរៀងឡើយទឹកចិត្តតែមួយដំណក់មិនមានកំណត់នៃប្រភេទវាឡើយមានមនុស្សប៉ុន្មានដែលយល់ពីការគិតរបស់អ្នកតែមានមនុស្សប៉ុន្មានដែលយល់ច្រឡំពីសម្ដីរបស់អ្នក ស្ដីខ្ញុំអាចមកពីស្ថានភាពរបស់អ្នកចំណុចពីសំដីគឺអរូបិយចិត្តជាពីប្រភេទវាមើលមិនឃើញដូចគ្នាតែវាបង្កើតដូចជាច្រើនណៃពីសំដីហើយខ្ញុំ អ្នកច្បាស់ជាចម្លែកអ្នកច្បាស់ជាផ្លូវពេលដែលផ្លូវខំអ្នកច្បាស់ជានឹកដល់អ្នកផ្ទះនៅពេលដែលអ្នកធំផ្លូវទាំងនោះពាក្យគ្រប់បាននិយាយគ្រាន់ចង់ឲ្យអ្នកពិចារណាតែបើសិនវាទៅវាលឺវាខុសវាឆ្គងត្រឡាសុំគិតមុនឲ្យមុននៅគុំវាជ្រឹកទៅពេញខួរក្បាលសម្រាប់យកដុំចិត្តបញ្ជាអារម្មណ៍អ្នកមកថ្លែងវិចារ ត្រៀបទៅមកជាគ្នាមិនរួ